មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចោល ខំផ្សេងអត់មកកត់ក្តី ស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងឯងសាក់សម័យមើលទៅបើសិនជាកូនរបស់ឯងកើតចេញពីមនុស្សស្រី ដែលមានប្រវត្តិមិនល្អម៉ាក់សង្ឃឹមថាឯងនឹងគិតរឿងនឹងឡើងវិញហៅឡូអូនស្មានថាបងជឿផ្លេចខ្លួនថាមានប្រពន្ធម្នាក់នៅចាំហែងតា ងសំពិតទេម្ល៉េះទំនុកចិត្តពិបាកដល់ម្លឹងនៅក្នុងខ្លួនបងនេះមានកន្លែងណាដែលអូនមិនពេញចិត្តខ្ញុំគ្រាន់តែចម្លែកភ្នែកព្រោះមិនដែលឃើញមនុស្សថ្លៃថ្នូរណាគេស្លៀកពាក់បែបហ្នឹងទេតែបងមិនគិតចឹងទេនេះបងចង់ថែខ្ញុំហ៎អូអត់ទេណែញ៉ាំទៅអរគុណលោកប្រធានអូអរគុណបងយុទ្ធអ្នកណាគេនឹងបងចាប់ប្រៃអូនណាប្តីឃើញមនុស្សប្រុសដែលខ្លួនឯងស្រឡាញ់ប្រែប្រួលនៅចំពោះមុខបែបនេះគឺវាឈឺចាប់ចឹងមែនទេ រដូវបងមិនដែលស្ងាត់បែបនេះទេទៀងតងគ្នាយូរហើយ នៅតែរកចំឡយមិនឃើញ ថាត្រូវជាអ្វីឲ្យប្រកបសួរខ្លួន មើលតែប៉ូលីសផាអូនមិនដឹងរឿងជាមួយទេផាក៏ផាទៅប៉ូលីសផាដោយសារតែគាត់មិនដែលស្គាល់ពីស្នេហាពិតរបស់គេស្វីតអញ្ចឹងស្នេហ៍ពិតជាស្នេហ៍ពិតនេះណាមិនដឹងជាបានប៉ុន្មានវិលទេ បងចង់កាន់ដៃអូនបើកឡានបែបនេះរហូតដល់ពេលណាទេដល់ពេលណាដែលអូនធុញបង អូនធុញបងឬក៏មកពីបងមិនចង់ចាប់មិនចង់ប៉ះអូនយូរយូរទៅលែងមានពីតោះតា បានទេម៉ាឡែនអញត្រូវតែទទួលយកមែនទេ ថាវាជាធម្មជាតិរបស់មនុស្សផែនដីវិលមនុស្សក៏ប្រែប្រួលពីមុនគេល្អគេស្រឡាញ់តែมันប្រកាសថាគេនឹងល្អហើយស្រឡាញ់យើងនៅថ្ងៃនេះដែរ ឲ្យគេឃើញប្រហែលជាមានប្រយោជន៍ជាងនេះគេនឹងបានឃើញថាអ្វីដែលគេធ្វើនេះកំពុងតែធ្វើឲ្យយើងឈឺចាប់នៃយើងកំពុងតែផ្ញើជីវិតផ្ញើវាសនាទៅលើទឹកមុខនិងកាយវិការគ្រប់យ៉ាងរបស់គេមែនទេមែនហើយគេអាចប្រែប្រួលពេលណាក៏បាន គេចង់ស្រឡាញ់ ឬមិនស្រឡាញ់អ្នកណាក៏បានវាជាសិទ្ធិរបស់គេក្តីស្រឡាញ់ទុំហុំធំធេងចេះតែយករឿងដែលមិនទាន់កើតមកគិតទៅកាម៉ាឡែនអើយម៉ាឡែននោមអ្នកចេញពីភាពសោកសៅក្តីស្រឡាញ់ ឡូនេះអូនអញទៅដល់ណាហើយនឹងចិត្តដល់ផ្ទះមិនហើយហើយចុះបងឡែងធ្វើអីនឹងអឺគឺបងកំពុងតែធ្វើមហូបនេះអញទៅតែទៅពីព្រឹកសោះតែបងមានអារម្មណ៍ថានឹកអញខ្លាំងណាស់នឹកធ្វើអីស្អែកខ្ញុំទៅវិញហើយគេងម្នាក់អញមិនអីទេមែនទេមិនអីទេប៉ុន្តែបើសិនជាមិនអញនៅក្បែរគឺល្អខ្លាំងណាស់ម៉ាលីន នឹងហើយសុខសប្បាយណាស់បងណាស់ នេះទៅដល់តាមពីពេលណានឹងអត់មាន ប្រាប់បងបន្តិចសោះនេះបើបងមិនខលទៅក៏មិនដឹងថាលីនទៅដល់ទីណាដែរចាស់ទៅតែមកដល់ផ្ទះមើលរវល់ខ្លាំងពេកទៅមិនបានខលទៅប្រាប់បាទហើយចុះឥឡូវញ៉ាំបាយហើយនៅនៅទេកំពុងតែរៀបចំអីវ៉ាន់បន្តិចអឺអញ្ចឹងឆាំញ៉ាំទៅ ណាប្រយ័ត្នខូចកាពះ នេះឃើញទេកំពុងតែញ៉ាំហាញតាឃើញទេហើយនេះជាបារម្ភពីគេដែរតានេះខ្ញុំគ្រាន់តែខ្លាចការងារមិនទៅមុខបើសិនជាច្បាយមិនគិតពីខ្លួនឯងប៉ុណ្ណឹងសិនហើយណាលោកប្រធានខ្ញុំរវល់បន្តិចអូខេបាយបាយ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Two Meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បង្កើតអនាគតល្អឲ្យកម្ពុជា បងជឿននេះអូនកាត់អីតែមែនទេអូនយ៉ាងម៉េចហើយហឹមនេះអូនមិនបានកាត់អីទេ គឺអូនគ្រាន់តែចង់ដឹង ថាបងនេះនៅបារម្ភពីអូនឬក៏អត់នេះនិយាយមែនឬក៏លេងនេះហឹម ធម្មតាគឺអញ្ចឹងឯងបងឯងគួរតែដឹងច្រឹកអូនឲ្យច្បាស់មិនថាអញ្ចឹងអីតែបងមានអារម្មណ៍ថា អូនកំពុងតែកុហកបងហើយនេះនេះអូនកំពុងតែធ្វើស្អីនេះគឺហឹមគឺអូនពិតជាមិនបានឈឺពិតមែន អូនគ្រាន់តែធ្វើដើម្បីទាមទារចំណាប់អារម្មណ៍ពីបងតាព្រោះអីអូនមានអារម្មណ៍ថាឯកាណាអញ្ចឹងអូនឆាប់សម្រាកសិនទៅណា គេនេះបានទេ ជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ទាំងមូលហេតុអីក៏មានអារម្មណ៍ថាឯកាខ្លាំងបែបនេះយុទ្ធឲ្យម៉ាក់សុំនិយាយជាមួយកូនបន្តិចបានទេ កូនយុទ្ធនេះយប់ទីប្រហែលហើយដែលកូនដើរមកចូលផ្ទះបែបនេះម៉ាក់មិនគិតមិនបាន ថាកូនប្រែប្រួលក្រោយពីស្គាល់ជាមួយនឹងស្រីម្នាក់នោះយុទ្ធម៉ាក់មិនខ្វល់ទេថាឯងនេះទៅដេករហេតរហូតជាមួយនឹងអ្នកណាឬក៏ទៅប្តេជ្ញាជាមួយនឹងស្រីណានោះម៉ាក់ក៏មិនខ្វល់ដែរតែស្រីម្នាក់នេះឲ្យម៉ាក់សុំណាឈប់តាក់ទងត្រឹមនឹងបានហើយម៉ាក់ សុំឲ្យឯងត្រឹមទុកគេជាស្រីលេងសើចទៅបានហើយម៉ាតែពេលនេះនាងមានតែកូនម្នាក់ទេចុះម៉ាក់ម៉ាក់ក៏មានកូនតែម្នាក់ដែរម៉ាក់មិននឹងអាចបណ្ដាយឲ្យកូនប្រុសតែម្នាក់របស់ម៉ាក់ទៅមានប្រពន្ធបែបនេះទៅណាយុទ្ធណា ទុកធម្មនីសំវល់កូនតិចចោះម៉ាក់ចាស់ហើយម៉ាក់មិនចង់ចំណាយពេលវេលាចុងក្រោយរបស់ម៉ាក់ធ្វើជា ប្រធានបទក្នុងការនិយាយដើមរបស់អ្នកចិត្តខាងទីម៉ាកុំយំអីម៉ាកើតជាមនុស្សត្រូវតែមានជំរឹះតែមែនទេ មែនហើយជីវិតគឺជាជំរឹះហើយយើង ត្រូវជ្រើសរើសអ្វីដែលល្អបំផុត សម្រាប់ខ្លួនឯងនិង មនុស្សដែលយើងស្រឡាញ់លើថា លោកប្រធាន ចង់និយាយជាមួយខ្ញុំមែនអូលីនអង្គុយសិនមកចាហឹម ខ្ញុំចង់សួរសំណួរលីនពីរបីសំណួរបានទេហឹមលីនមានសង្សារហើយនៅគូដណ្ដឹងឬក៏មនុស្សដែលខ្លួនស្រឡាញ់នេះលោកប្រធានចង់និយាយពីអីហ្នឹងហឹមសុំទោសផងណាខ្ញុំដូចជាតក់កុហលប៉ុន្តែខ្ញុំពិតជាចង់ដឹងថាលីន មានតែអ្នកស្រឡាញ់ហើយនៅតែរឿងនេះវាអត់ពាក់ព័ន្ធជាមួយនឹងរឿងកាងារទេលោកប្រធានខ្ញុំដឹងវាពិតជាមិនពាក់ព័ន្ធអញ្ចឹងខ្ញុំអាចចេញទៅវិញបានហើយឈប់សិនអាលីនអង្គុយសិនតើណាគឺខ្ញុំស្រឡាញ់លីនណា ខ្ញុំពិតជាដឹងថាវាលឿនពេកតែប្រហែលខែនេះពេលដែលខ្ញុំនៅក្បែរលីនគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ល្អហើយដូច្នេះហើយទើបខ្ញុំចង់សួរលីនថាលីនមានអ្នកស្រឡាញ់ហើយនៅបើសិនជានៅទេតើយើងអាចយើងអាចសាកមើលចិត្តគ្នាសិនបានអត់ ល្ងាចនេះខ្ញុំចង់សុំច្បាប់ ព្រោះព្រឹកមិញមកពីខេត្តខ្ញុំមានអារម្មណ៍ថាហត់ចាំខ្ញុំសរសេរกระดาษច្បាប់ហើយស្អែកខ្ញុំឲ្យលោកប្រធានសញ្ញេ Super Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់បាត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 Meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បង្កើតអនាគតល្អឲ្យកម្ពុជា អាឡូអាឡូបងឡែកនេះអញញ៉ាំបាយហើយនៅញ៉ាំហើយខ្ញុំមានការនិយាយជាមួយបងតិចមានការអីក៏និយាយមកបងចាំស្ដាប់ ដែលស្រឡាញ់អញហើយម៉ាលីនបងជើតអាឡូបងជើតអាឡូឡែនបងមានរឿងចង់និយាយជាមួយអូនណាតែអូនមានពេលទេចាអូនមានអូនមានពេលរហូត សម្រាប់មនុស្សដែលអូនស្រឡាញ់អូខេចាំជួបគ្នាណា មនុស្សបរិសុទ្ធដូចជាអូនមិនស័កសមប៉ះខ្លួនមនុស្សអាក្រក់ដូចជាបងទេនេះបងចង់បានន័យថាយ៉ាងម៉េចនឹងឡែនយើងបែកគ្នាទៅណា បានអត់ទេអត់ទេកុំចូលមកបានយើងបែកគ្នាក៏បានព្រោះឡានដឹងតាំងពីដំបូងថាមនុស្សដូចជាឡាននេះ មិនស័ក្តិសមជាមួយនឹងអ្នកណាទាំងអស់មនុស្សស្រីដែលធ្លាប់មានអតីតកាលអាក្រក់គ្មានឱកាសបានជួបជាមួយនឹងមនុស្សល្អនោះទេឡានគឺបងមិនចង់មានន័យបែបហ្នឹងទេតែបងបង្ហាញឲ្យឃើញបែបហ្នឹងក៏បានលុបខ្ញុំចេញពីការចងចាំរបស់បង ហើយគិតថាខ្ញុំគ្រាន់តែជាខ្យល់ក្តៅហើមមកប៉ះរាងកាយរបស់បង ហើយក៏ហៅទៅបាត់មើលមុខខ្ញុំឲ្យច្បាស់មិនចាំបាច់មកអាណិតខ្ញុំទេខ្ញុំគ្មាន ការឈឺចាប់សំបីតែបន្តិច Super Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង ធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបង្កើតអនាគតល្អឲ្យកម្ពុជា ពួកជាងផងឯងប្រយ័ត្នណាប្រយ័ត្នតែគេបានគ្នាមានតែសបកខ្លួនបែបនេះគេមកបោករកស្អីទៅណាដោយសារតែឯងគ្មានស្អីនៅក្នុងខ្លួននឹងហើយទើបឯងគួរតែប្រយ័ត្នមនុស្សយើងគេបោកចុកទ្រពមិនសូវឈឺចាប់ដូចគេបោកចុកចិត្តទេវិញមនុស្សប្រុសណាម្លែងគ្នានេះមិនចង់និយាយអីច្រើនទេ គ្នាគ្រាន់តែចង់ប្រាប់ថាមនុស្សយើងណា ស្លាប់ច្រើនគ្នាហើយដោយសារតែពាក្យជឿជាក់នឹងអ 就因为。 ទំហំធំធេងអ្វីត្បិតតែវាគ្មានសំឡេងតែពេលដែលសំដែងចេញបងឡាយញ៉ាំទឹកក្តៅសិនតើបងបងអត់ញ៉ាំទេអញចូលទុកសិនតើក្បែរអ្នកទទួលស្គាល់ពិតជាកងក្តៅពេលវេលាចឹងតែកូនលោកទៅអ្នកក៏ហេតុអីឆ្ងាយ ដោយសារមនុស្សប្រុសម្នាក់បងខូចចិត្តដល់ថ្នាក់នេះហេស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែដូចដែរគេសំខាន់ជាងជីវិតបងឬក៏សំខាន់ជាងវត្តមានរបស់ខ្ញុំពេលនេះទៀតទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នង ទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្តីស្រឡាញ់ខ្ញុំនៅដូចដែរពេលវេលាតែយកអ្នកតែបាត់បងជុំហើយបាត់ឈឺចាប់បងជុំឲ្យអស់មកដើម្បីបានធូរតែបងត្រូវសន្យាជាមួយខ្ញុំក្រោយពេលដែលបងឈប់ជុំគឺបងនឹងមិនយកពេលវេលាមានតម្លៃរបស់បង តែយំព្រោះតែរឿងនេះទៀតទេតែបែបផ្លិចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានក្រុមកន្លែងគ្មានអ្នកនៅក្បែរទៅផ្លឹកដល់ខ្លួនឯងផ្លិចស្រឡាញ់ខ្លួនឯងយូរមកហើយ សូមឲ្យស្រះកាសិនមួយនេះធ្វើជាសាកសីថាបងពិតជាស្រឡាញ់ឡែនស្រឡាញ់ឡែនខ្លាំងបំផុតណា គ្នាទៅបានទេ ចាក់លើគេខ្លួនឯងយើងខុសខុសខ្លួនឯងមកពីយើងល្ងងខ្លួនឯងមកពីចិត្តរបស់យើងវាទន់ជ្រេង ទេថាខ្ញុំនឹងព្រមឲ្យបងតាក់ទងជាមួយនឹងមនុស្សស្រីម្នាក់នោះមនុស្សស្រីម្នាក់នោះ វាប្រកាសជានៅក្រុមហ៊ុន ពាក្យនិយាយបែបនេះដាក់ខ្ញុំបែបនេះនាងនឹងប្រកាសជាហិចខ្លាំងណាស់ពូកែធ្វើមុខផ្លូវណាស់មែនទេឡែនបានហើយតែនេះទៅដឹងថាកុំបន្តមនុស្សឆ្លាតគេឆ្លាតព្រោះតែមានមនុស្សល្ងងដូចជាយើងនេះអញ្ចឹងមានន័យថាទោះជាពន្យាពេលវេលាក៏ខ្ញុំនៅតែស្លាប់ដដែលមែនទេលោកគ្រូពេទ្យយ៉ាងហោចណាស់អ្នកនាងអាចរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់បានយូរជាងនេះ ក្តីសុខនៅត្រង់ណាសូមបីបិណ្ឌភ្នែករងសូបិណ្ឌល្អម្ដងក៏មិនជួពេលថ្ងៃត្រូវរំកិញពេលរឿងអាក្រក់រហូតដល់ពេលយប់ឡើងក៏ជួនឹងសូបិណ្ឌអើក្រងមិនចេះចង់